ព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបងខ្ញុំជាអ្នកនាំផ្លូវហ៊ានលះបង់គ្រប់យ៉ាងរងាក្តៅខុសត្រូវអ្នកនៅក្បែរថែខ្ញុំ បារម្ភ ពេលខ្ញុំត្រូវការរូបកាយនេះបើសិនគ្មានអ្នកប្រហែលជាធ្លាក់ជួ ឲ្យតពុឯងឆ្ងាញ់ហូបឆ្អែតណាបងក៏សប្បាយចិត្តដែរកៅអ្នកគ្រូអានមេរៀនបន្តណាមិនឲ្យឆ្លើយបញ្យលពីអីណាខ្ញុំសុំតោះអ្នកគ្រូមើលលេខដៃមកបងកៅហ่าប្រុកមិនអត់ដូចអត់ខំបងទៅរៀនចឹងម៉ែណៃបងកៅមកចឹងអូបងសុំច្បាប់គ្រូទៅលក់នំហ្នឹងស្អែកបងទៅរៀនវិញឯងអូខ្លាំងខ្លាំងឆាសែងសែងឆាជួយរកអីមកប្លន់អូនខ្លាំងចិត្តតែឡើយហើយយាយទៅប្លន់ដល់លឿនអូន កំប៉ុងនំខ្ញុំអស់ហើយមកកែវខ្ញុំជឿដៃណាអើយជឿណាមកកែវឆាទោះអ្នកជាបងខ្ញុំតែជាមនុស្សតូចខុសត្រូវអូណែយកចង់ពួកឯងមកទិញសភៅថ្មីហើយណែហេលោកគ្រូចូល តាមមេរៀនចាស់អូអត់ទេព្រោះថាលោកគ្រូបរៀនតាមសភៅមេរៀនថ្មីទាំងអស់មេរៀនចាស់ដូចជាមិនពាក់ព័ន្ធជាមួយឈរមេក្រៅផង អូសេងហើយមិនឯងមកស្អុយមែនគ្រាន់តែលោកគ្រូឲ្យទិញសភើថ្មីសោះណាអឺគឺគឺគ្មានអីទេវានៅអត់តន់សូវយល់ហ្នឹងអើយនេះមេរៀនចាស់អែមសូវយល់មិននេះពួកយើងរៀនមេរៀនថ្មីហ្នឹងហេតោះជាងនាំគ្នាទិញសភើមកហ៎មកសភើមកក្បាល20000សោះយើងចេះទិញឲ្យហើយហើយទៅរៀនមិនរៀនវាមិនសំខាន់ទេសំខាន់យើងទិញឲ្យគ្រូឃើញ ទិញទិញថែមអស់ទៅសល់តែបានសັບចិច្ចទៀតចាប់អស់តិចទៀតគូកុំឲ្យទិញក្តារឡើយហើយតែគ្នាបានយកលុយមកទេបានឲ្យទិញទៅហើយស្អីគេនេះហ៎ពួកយើងរៀនដល់សាកលវិទ្យាល័យហើយឯងនេះធ្វើរឹកឲ្យសមជានិស្សិតតិចណាធ្វើរឹកវាជាមកគ្រាន់តែលុយ3 4ម៉ឺនសងឯងធ្វើលុយទិញសភៅដែរអឺឥឡូវចេះអញ្ចឹងចាំឯងយកលុយគ្នាទិញសភៅសិនណាអញ្ចឹងគ្នាមានតែខ្ចីលុយឯងសិនទេអឺអញ្ចឹងឯងយកលុយគ្នាសិនក៏បានដែរមកទិញសភៅរៀនសិនធ្វើឯងនឹងដូចសុយសាយសុយសាយដល់ហើយ មើលទៅគេហេតុអីក៏សំណាងជាងខ្ញុំម្ល៉េះមករៀនមានអីគ្រប់គ្រាន់ មិនខ្វះមុខក្រោយពិបាកដូចខ្ញុំសោះបង្កែវកំពុងតែពិបាកផងខ្ញុំមិនហ៊ានទៅសុំគាត់ទេចប់ហើយពេលនេះ បានអីរៀនទៅ ជួយក្បាលណាលោកអើយតាសេងសេងសុភ័យអត់ទេ ក្រូចនំប៉ោងសំនំបាត់នំល្ពៅបងតែងនំ មានលក់នំអីគេខ្លះហ្នឹងបងចាអូនមាននំប៉ោងសំនំកងនំក្រូចនំបាត់ហើយនំល្ពៅនំទាំងអស់សិតតែឆ្ងាញ់ឆ្ងាញ់ទឹកក្តៅក្តៅណានេះអូនមើលមើលចង់ញ៉ាំនំអីយកនំកំ3នំក្រូច3និងនំបាត់4បងទាំងអស់10អស់ប្រហែលដែរបងអស់5000ចាស់បង ចាអរគុណកែអើយស្អែកបងបថយនំអីបងអត់យកច្រើនទៀតទេនំមកសល់រាល់ថ្ងៃលក់ដាច់ទេ បងបថយសិនណាកែវមិនអញ្ចឹងបងនៅសួរទៀតទេប្រាប់ថាលក់មិនដាច់អីឥឡូវបងជួយយកថែមលើសនឹងតិចទៀតណាបង ខ្ញុំត្រូវគេបន្ថយគ្រប់កន្លែងទាំងអស់ហ្នឹង សម្រាប់ការដើរលក់នេះខ្ញុំបានតែលុយយកទៅចិញ្ចឹមប្អូនហើយអាបោះឲ្យបងនឹងគ្រាន់តែយកលុយឲ្យប្អូនទៅរៀនហើយទុកទិញថ្នាំព្យាបាលម៉ែពេលយប់ប្រឡប់ទេណាបងហើយបើលក់សល់អញ្ចឹងមានតែបថយអីធ្វើមិនទេចាំលក់ដាច់ចាំបងយកច្រើនវិញចាអញ្ចឹងអត់អីទេបង តាមរឿងអីអត់រឿងអីគេនិយាយមកអឺរឿងស្ដីពីកម្មវិធីសិក្សាទៅតាមខេត្តតខាងសាលាចេញពាក់កណ្ដាលហើយខាងយើងចេញពាក់កណ្ដាលនិស្សិតទៅទាំងអស់មែនហ្នឹងហើយទៅទាំងអស់ខាងសាលាគេប្រកាសមកអញ្ចឹងផាទៅហើយផាខ្ញុំអត់តាន់ដឹងទេហើយថ្លៃអត់អឺម្នាក់20ដុល្លារហើយខាងសាលាគេចេញឲ្យ20ដុល្លារថ្លៃខ្ញុំអត់មានលុយទេថ្លៃទេ20ដុល្លារតាទៅទៅណាមិនងាយនឹងបានដើរលេងជុំគ្នាអញ្ចឹងទេ ទៅជុំគ្នាសบายណាគ្រាន់តែគិតក៏សบายដែរណាផាឡើយនេះគិតសិនទៅណាតែយ៉ាស្រ័យក្រោយណាមេអីឆ្លៃប៉ុណ្ណឹងហងខ្ញុំក៏ចង់ទៅដែរតែចាំមើលសិនមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេសោញ៉ឹងទៅរឿងគួរកណិតអត់ អត់ទេព្រោះតែថ្ងៃនេះគ្នាឃ្លានខ្លាំងណាស់ហើយចុះរូបវិជាកណិតអត់ហើយរូបវិជាអត់ទៀតប្រឡងបាត់ដប់ឆ្នាំនេះតឹងណាអ្នកចាស់បានជាប់ទៅតែនៅមួយថ្ងៃទេព្រោះថាគ្នាងើបពីដេកមកអត់តបានអីញ៉ាំចុះពោះសុបបីបន្តិចហ្មងព្រោះតែខ្លាចអត់បានប្រឡបាត់ដប់ហ្នឹងហើយចឹងគ្នាទៅមុនណាអឺចាំស្អែកជួបបង្រៀនគ្នាផងព្រោះថាសិបកាយកូនកាត់អីនេះអីក៏បកាយអីក៏ចេះដែរសុំតសើគ្នាទៅមុនណា យ៉ាងម៉េចហើយសអឺឈាមដៃបានតោះនេះយើងជួយលើកង់សណាគេហ្នឹងជីម៉ូតូអត់មានមើលគេមែនអាចតែកូនអ្នកមានមានម៉ូតូល្អជីហិចបុកគេហិចទួតបាត់ចាំមកបានអត់សចាំមកបានទេតែមើលទៅដូចជាសិស្សទី12ដូចគ្នាដែរព្រោះជីលឿនពេកគ្នាមើលមុខអត់តាន់ ណែហើយឯងជិះយ៉ាងម៉េចហ្នឹងណាបានឲ្យម៉ូតូគៀបាននេះហ่าខ្ញុំជិះគៀនគៀនដែរបងឲ្យវាបានជិះកដាតែមកវាជិះលឿនពេកមកដល់គៀខ្ញុំយកហ្មងចេះហេងដែរបំបីក្បាលក្នុងខ្នល់អ៊ុយបងឈឺណែឯងជាកូនប្រុសឬក៏អត់ហ្នឹងណារបួសប៉ុណ្្នឹងសោះមិនចេះទ្រាំទេអីហ្នឹងហើយជីកង់មិនដឹងអារម្មណ៍តែដងទៅដល់ណាទេនេះបងកាថាខ្ញុំទៀតអ៊ុយបងឈឺតិចតិចបង ខ្ញុំកំពុងឃ្លានបាយផងទ្រាំបន្តិចទៅណែដៃនឹងដាក់ឲ្យវាត្រង់ទៅទើបឆាប់ជូតហើយនាងពួកឯងត្រឡប់មកវិញហើយអីទៅឆាប់ចូលដូរសម្លៀកបំពាក់ទៅនឹងឯងបានញ៉ាំបាយជុំគ្នាមកកែវហើយនេះដៃសទៅត្រូវនឹងអីហ្នឹងគឺវាហ្នឹងណាម៉ូតូគីអស់ដៃហើយនេះហើយជិះយ៉ាងម៉េចហ្នឹងណាបានជិះទៅឲ្យគេប៉ះអញ្ចឹង នេះហ่าខ្ញុំជិះយឺតទេតើវាមកដល់ជិះលឿនមែនតែនហ្មងវាគៀខ្ញុំដួលហើយវារត់ទៅបាត់តែសំណាងមកពួកម៉ាក់ខ្ញុំដែលជួយលើខ្ញុំជិះអីឲ្យចាប់ប្រយ័ត្នយ៉ាញ់ផងសកុំចង់ចាញ់ឈ្នះជាមួយពួកវាអីបងកែវហ៎ខ្ញុំមានរឿងចង់និយាយជាមួយបងបន្តិចមានរឿងអីសែងអឺគឺឆោមាសថ្មីខ្ញុំត្រូវទិញសភៅបង គ្រូឲ្យទិញជាមិនតាន់ណាបង្កែវព្រោះត្រូវចាប់ផ្ដើមរៀនមេរៀននឹងហើយបង្កែវអាខ្ញុំត្រូវចុះកម្មសិក្សានៅខេត្តខាងសាលាគេត្រូវតម្រូវឲ្យសិស្សទៅចូលរួមទាំងអស់ហើយគេចេញថ្លៃធ្វើដំណើរឲ្យពាក់កណ្ដាលនិងពាក់កណ្ដាលទៀតចេញខ្លួនឯងណាបង្កែវចុះពួកឯងមានតែប៉ុណ្្នឹងទេអីអស់ហើយនៅ បងកំពុងតែដោះស្រាយហើយណា ថានឹងត្រូវឲ្យលុយពួកឯង ក៏ប៉ុន្តែពួកឯងចាំបន្តិចទៅណាព្រោះថាមករយៈនេះគេយកនំបងតិចពេកគ្រប់គ្នាគេលក់មិនសូវដាច់បង វិញហ្នឹងកំពុងតែពិបាកចិត្ត ជាងពួកឯងទៅទៀតក៏ប៉ុន្តែចាំមើលពីបិងាយទៀតទៅណាចាំបងប្រមូលលុយយកមកឲ្យពួកឯងចាំបង្កែបាទបង នំកំនំបាននំអើយចឹងមិនក៏ក្បាលខ្ញុំបែកញើសស្អិតស្អិតអញ្ចឹងក្នុងខ្លួនដូចជាពិបាកទៀត ឯងមិនអីបងបងអត់សូវស្រួលខ្លួនទេដូចជាវៀងវល់មកមិនដឹងទេអូយមិនដៃបងចេះម៉េមិនក៏កឲ្យបងតិចអីយ៉ាងឡើយទៅមុខទៀត ូនៅបងកើចាបានធូរតិចតិចហើយបងឯងមិនមិនទៅសម្រាប់តែខ្ញុំតិចទៅឲ្យបាន ឆាប់ស្វាងបងឯងប្រឹងលក់នំធ្វើអីទៀតបងកើបានហើយបងស្វាង ហើយហើយបងឯងទៅលក់ទៀតហើយអីទៅផ្ទះសម្រាប់សិនទៅអីបងកើវាអត់ឈឺធ្ងន់ជាងនេះ រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្មានជីវិតរស់រវើង Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ក្លិន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 បាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពីចនឌីមែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជាបងខ្ញុំតែជាមនុស្សបង គឺឆមាសថ្មីខ្ញុំត្រូវទិញសភៅបង គ្រូឲ្យទិញជាមិនតាន់ណាបង្កែវព្រោះត្រូវចាប់ផ្ដើមរៀនមេរៀននឹងហើយបង្កែវអាខ្ញុំត្រូវចុះកម្មសិក្សានៅខេត្តខាងសាលាគេត្រូវតម្រូវឲ្យសិស្សទៅចូលរួមទាំងអស់ហើយគេចេញថ្លៃធ្វើដំណើរឲ្យពាក់កណ្ដាលនិងពាក់កណ្ដាលទៀតចេញខ្លួនឯងណាបង្កែវមិនអីទេបងទៅសិនហើយណាលោកអង្គតិចទៀតចាំបងទៅផ្ទះសម្រាប់វិញចឹងបងអរគុណច្រើនណាស់ណា ឲ្យស្រួលបួនណាបង្កើហើយបង្កើបង្កើឈឺហើយរត់ដល់លោកនំទៀត ឬខ្ញុំអស់សភៅយ៉ាងណាបងនេះបងទៅទៅទិញឲ្យឯងប្រហែលថ្ងៃមុនតាហើយមិនក៏អស់លឿនម៉េះហានេះប្រើមិនទាន់បានប្រហែលខែផងសភៅឯងរៀនចោះជាងដាំបាយទៀតមកពីខ្ញុំហើយប្រឡងឈមមានខែណាច្រើនពេកបងហើយណាមួយខ្ញុំដល់ស្លែកមកសាលាគួរទៀតណែឯងចាំបងដោះស្រាយមួយមួយសិនបានអត់ហាសោះកុំបញ្ញាពេកសិភៅណាដែលអាចយកមកទៅសេបានម្ដងយកមកទៅសេម្ដងទៀតទៅបានអត់ហាហើយអាលុយរៀនគួរហ្នឹងសុំគ្រូសិនទៅបងនៅបងឲ្យ ប៉ុន្តែសូមគ្រូលើកថ្ងៃបន្តិចសិនទៅបានអត់ហាបានមិនទេបងសោះអាម៉ានេះមកអូនបង្កើក៏ប្រហែលជាហត់ហើយកុំខឹងបង្កើអីណាបង្កើចាំខ្ញុំជួយបងបញ្ចុកបាយម៉ែហើយនៅរួចហើយបងហើយបាត់អសតនាបាត់អី ខ្ញុំធំធាត់ជាមួយពាក្យគ្មានតែមានសំណាងបានស្គាល់អ្នកខ្ញុំពេញចិត្តការលះបង់លាងម៉ូតូស្អាតតាន់បើអ្នកឯងធ្លាប់លាងពីមុនមកបាទអត់ទេបង នៅម៉ូតូ2 3ទៀតបន្តិចទៀតម្ចាស់គេមិនយកហើយនេះលុយបងឲ្យឯងឲ្យហើយហើយឯងហូបបាយហើយនៅបាទនៅទេអញ្ចឹងសម្រាប់ហូបបាយសិនទៅចាំលៀងបន្តទៀតណាបងឲ្យគេទិញបាយឲ្យហើយលើតុកនាំគ្នាហូបបាយសិនណាតោះពូ យើងឈប់ប៉ុណ្្នឹងសិនមកទៅហូបបាយសិនចាំមកវិញខ្ញុំធ្វើទៀត មបងអីនំខ្មែរណាមាននំកប នំបងអន្សម នំបត់នំល្ពៅឬសាក់មើលសិនឯអូនអត់អត់អីបង ក្តៅក្តៅណាអូនសាក់ញ៉ាំសិនទៅអត់ទិញទេបងអត់អីមិនអញ្ចេះមិនថ្ងៃនេះខ្ញុំលក់មិនដាច់សោះអញ្ចឹងអូយបើតែអញ្ចឹងដាច់បាយមកផ្ទះហើយណាមួយលុយត្រូវព្យាបាលម៉ែមួយទៀតលុយប្អូនទៅរៀន ទៅផ្លូវណា ផ្លូវណីទេនេះ ទោះជាយ៉ាងណាខ្ញុំត្រូវតែចម្លងឲ្យប្អូនរៀនឲ្យបានចប់មិនត្រូវឲ្យល្ងងដូចជាខ្ញុំទេនំអើយនំអើយអសអសទៅរៀនស្មានណាទៅវាមកវិញនឹងហ៎ រត់ដល់ល្ងាចឡើងមកហើយហុយមិនក៏ថ្ងៃនេះយូរម៉េចបងកែវសគេប្រហែលទៅជួបនិយាយជាមួយគ្រូទៅដឹងបងគេថ្នាក់ទី12ហើយបងអញ្ចឹងគេត្រូវរៀនយូរឆាប់វាជារឿងធម្មតាឯងបងតែបងនេះវាចម្លែកគេទៅរៀនអាត្មាណាគេមកវិញគេប្រាប់បងរហូត ហើយមិនក៏ប្រហែលថ្ងៃនេះគេមកផ្ទះវិញយប់រហូតហើយតើណាមកណាមិនចេះប្រាប់អ្នកផ្ទះសោះរៀនអីក៏ដោយគេគួរតែប្រាប់បងមួយម៉ាត់នោះណាបងមិនខត់គេទេហើយបងនេះចេះតែខ្លាចខ្លាចមានអ្នកណាខើខូចមកវាយធ្វើបាបគេនឹងណា មកឲ្យបងគិតយ៉ាងម៉េចទៅបងកៅបងឲ្យជប់គិតទៀតទៅ សគឺគ្មានរឿងអីកើតឡើងទេបងហើយនេះបងចេះតែគិតបងចេះតែបារម្ភរាល់ថ្ងៃណាបងឲ្យគេតែមួយថ្ងៃ1000ទៅរៀនហើយគេមិនដែលចេះមាត់ស្អីមកអើតែទៅប្រហែលថ្ងៃមុននេះបងស្ដីឲ្យគេរឿងគេសុំលុយបងទិញសភៅ ឥឡូវនេះគេមកផ្ទះវិញក៏គេមិនសូវនិយាយស្ដីពេលឃើញមុខបង បានហើយបងឈប់កាត់ទៅខ្ញុំទៅរកសខ្លាចគេមកតាមផ្លូវធ្លាយកង់ឲ្យមកយឺតអឺអឺចាប់ទៅរកប្អូនទៅណាហើយសេងឆាប់ទៅឆាប់មកវិញណាឯងកុំឲ្យបងបារម្ភពីឯងម្នាក់ទៀតឬទេបាទបង ឯងកើតអីនឹងអាផាខ្ញុំមិនដឹងទេបងខ្ញុំខ្ញុំពូតតាំងពីព្រឹកម្ល៉េះហើយមិនក៏ប្រាប់បងអាផាបងអញទិញថ្នាំអីឡេហើយសុកចិត្តមកត្រង់ធ្វើអីនេះកែវរកថ្នាំអីឲ្យបងនេះផងកែវចាចាម៉ែខ្ញុំទៅរកប្រេងក្រាឲ្យរត់ពោះឲ្យណែណែកុយនឹងសិនណា ម៉ោះនៅស្ងៀមបងរត់ប្រេងផ្លាឲ្យណាអូយឈឺពោះណាស់មកកែវនៅស្ងៀមទៅធូរឡើងហើយ នឹងហើយនៅមិនទាន់មកទៀតនេះសមិនទាន់មកវិញទេកែវចាំម៉ែខ្ញុំកំពុងតែខ្វល់ចិត្តអីនេះបាត់ទៅទាំងពីរតែម្ដងមិនទាន់ឃើញមកវិញទេខ្ញុំធំធាត់ជាមួយពាក្យគ្មានតែមានសំណាងបានស្គាល់អ្នក ខ្ញុំពេញចិត្តការលះបង់ការបារម្ភភាពជឿជាក់អាចយកពួកឯងបងមានរឿងចង់និយាយជាមួយបន្តិចហើយរាល់ថ្ងៃនេះបងពិបាកយ៉ាងណាក៏បងមិនដែលហ៊ានឈប់លក់ដូរដែរបងលក់ទាំងឈឺទាំងជាដើម្បីយកលុយមកឲ្យពួកឯងបានទៅរៀនបើពួកឯងទាំងពីរអាណិតបងណា ត្រូវតែខំប្រឹងប្រែងរៀនយើងក្រយើងពិបាកណាស់អូនរាល់ថ្ងៃហ្នឹងមិនដឹងថាត្រូវទៅពឹងអីបានក្រៅពីអាចចំណេះដឹងក្នុងខ្លួននឹងទេ យើងកំព្រាឪពុកតាំងពីតូនយើងហាយឆ្លងរឿងពិបាកពិបាកមកច្រើនហើយអូនយើងនៅសល់តែបន្តិចទៀតទេ ពួកយើងនឹងលែងពិបាកហើយបងពិបាកម្នាក់ឯងហើយអញ្ចឹងបងអត់ចង់ឲ្យពួកឯងមកពិបាកដូចបងអញ្ចឹងទៀតទេពួកឯងត្រូវតែសន្យាជាមួយនឹងបងណាត្រូវតែខំប្រឹងប្រែងរៀនណាអូន តាំងចិត្តតស៊ូ តស៊ូដើម្បីខ្លួនឯងនិងអនាគតពេលនេះយើងក្រណាស់មានអីហូបបានក៏ហូបសិនទៅកុំមើលគេ គេជាអ្នកមានយើងត្រូវតែពុះពៀណាបាទបងបាទបងរូបកាយនេះបើសិនគ្មានអ្នកប្រហែលជាធ្លាក់ជួឯកា ស្មោះត្រង់កែវកែវជួយយកកបោមកធុងចូលក្នុងចាចាពូចាចូលចូលតិចកុំឲ្យមេមកទាស់ចាចាពូអាចយកឈ្នះឧបសគ្គគ្រុំផ្លូវព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបងខ្ញុំ កៅយកសម៉ោះចូលខ្នងឲ្យពូមួយធុងកៅចាចាពូចាំតិចខ្ញុំលាយសិនហ៊ានលះបង់គ្រប់យ៉ាងរងាក្តៅខុសត្រូវអ្នកនៅក្បែរថែខ្ញុំ បារម្ភពេលខ្ញុំត្រូវការបើស្ងួនចឹងយកថេកាត់យកមកម្ដងទៀតមកចាចាបងចាំខ្ញុំលេងសាមី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 បោះជំហានទៅមុខប្រកបដោយទំនុកចិត្តបោះជំហានទៅមុខជាមួយនឹង Hirosca Post Acne បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពី John Deere មែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជា បងខ្ញុំតែជាមនុស្សតូចខំត្រូវធ្វើការយូរយ៉ាប់ទៅយ៉ាប់ទៅរូបកាយនេះបើសិនគ្មានអ្នកប្រហែលជាធ្លាក់ជួឯកា ស្មោះត្រង់មើលថែខ្ញុំកាន់ដៃដើរកាន់បញ្ហាដល់មកហូបបាយហូបអីមកនេះហត់ហើយវើយបោផងដាច់ដៃដាក់ជើងផងមកហូបបាយមួយគ្នាមកកមកយើងអ្នកធ្វើការម្ដងដូចគ្នាទេបាច់ខ្លាចបាច់ខ្មាស់អៀនអីកែវអើយ ជួយអីហូបបាយម្នាក់ឯងហ្នឹងណាមកហូបបាយជុំគ្នាបានឆ្ងាញ់មកមួយមកចាពូមិនអីទេពូហូបចាស់ខ្ញុំហូបតែនេះម្នាក់ឯងក៏បានដែរតោះហូបតោះនេះដល់មកសាច់ចាល់ហើយ មកពីរៀនបានហូបបាយហើយនៅហើយបងខ្ញុំហើយកំសត់ណាស់ពិបាកមករហូតតែបងនឹងមិនអោយពួកឯងត្រូវមកពិបាកដូចជាបងទេទោះដូចជីវិតដើម្បីប្អូន បងសុខចិត្តទាំងអស់ដើម្បីឲ្យពួកឯងបានដល់ត្រើយខ្លាចជាមនុស្សដែលមានអនាគត ងសំនំអើយនំនំក្តៅក្តៅណាមាននំក្រូចនំប៉ងសំនំបាត់នំអើយនំណាលក់នំឈប់សិនមើលអេនេះនឹងកែវតានេះអូនេះឯងនៅលក់នំមកថាសនឹងទៀតហ៎គិតទៅឯងនេះគ្មានកំណត់លូតលាស់សោះ លក់នំណាតាំងពីតូចរហូតដល់ធំទោះជាអញងាប់ទៅមើលទៅក៏នៅតែក្រដែរម៉ាក់កុំមកឈរចិត្តវាពេកធំខ្លួនញ៉ាអ្នកធ្វើសំណងដល់ហើយថ្ងៃធ្វើសំណងយប់ឡើងដើរលាក់លាក់លក់នំម៉ាក់និយាយត្រូវហើយរត់ដល់ងាប់ទៀតក៏មិនសំណុកដូចគេដែរមកពីវាហ្នឹងមិនស្គាល់ញាតខាងឪរបស់វាតើវាលំបាកអញ្ចឹងអើនិយាយអញ្ចឹងវានឹងផ្លេច ម្ដាយរបស់ឯងសពថ្ងៃនេះយ៉ាងម៉េចហើយប្រហែលឆ្នាំនេះទៅមុខឬក៏ថយក្រោយម៉ែរបស់ខ្ញុំក៏អត់សុខសប្បាយធម្មតាទេ នៅរស់ទៀតរម៉ែអាយុខ្លីមែនមិនងាយស្លាប់សោះយើងស្មានតែម៉ែរបស់ឯងនេះទៅឋានណាបាត់ហើយតានៅតស៊ូរស់ជាមួយកូនបានទៀតក៏ទៅមនុស្សមានកម្មទោះជាវេទនាយ៉ាងណាក៏នៅមិនព្រមទៅអនេះឮថាធ្វើសំណងពេលថ្ងៃ លក់នំពេលយប់ហ៎ស៊ីមិនគ្រប់មិនមែនបានជាខំនោះខំណែលើថាកាលឪវានៅរស់ក៏ធ្វើសំណងដែរឥឡូវកូនវាធំឡើងវាមកធ្វើសំណងបន្តពូជវានោះអីក៏មកមើងងាយឪពុកម្ដាយខ្ញុំដែរទោះបីជាយ៉ាងណាឪពុកខ្ញុំក៏ធ្លាប់ជាប្អូនរបស់អ៊ំដែរប្អូនរបស់យើង តែប្អូនរបស់យើងត្រូវពួកឯងនឹងហើយធ្វើឲ្យស្លាប់យើងនេះស្អប់ស្អប់ម៉ែឯងខ្លាំងណាស់ ព្រោះតែប្អូនរបស់យើងនេះយកម៉ែរបស់ឯងទៅប្អូនរបស់យើងត្រូវស្លាប់ពូជរបស់ឯងណាក្ររហាមគ្មានកំណត់ធ្វើអីក៏មិនកើតដែរយើងណាបានកាត់ការវាចោលហើយតាំងប៉ារបស់វានេះយកម៉ែរបស់ឯងម៉េះហើយឯងអស់ហើយរាល់ថ្ងៃនេះមុខរបរមានប៉ុណ្ណឹងហ៎ទោះខ្ញុំធ្វើការអីលក់ដូរអីទាំងនេះគឺជាមុខរបររបស់ខ្ញុំគឺជាមុខរបរទៀងត្រង់មិនប៉ះពាល់អ្នកណាគេដែរ ជីវិតហើយឯងមកអង្គុយនឹងធ្វើអីសមិនមិនទៅដេកទៅខ្ញុំដេកមិនលក់ទេបងបើស្មាននេះហើយវងកែមិនតមកដល់ផ្ទះវិញហងបងខ្ញុំដេកមិនលក់ហើយបងកែអើយមិនដឹងថាទៅលក់នំដល់ណាទេ ថ្មនេះហើយមិនតាន់ឃើញមកទៀតបងឯងរដងនេះមិនដែរលក់នំដល់យប់ជ្រៅអញ្ចឹងទេនេះម៉ោង8អីគេត្រឡប់មកវិញហើយនេះម៉ែចេះតែខ្លាចខ្លាចតែមានរឿងមិនល្អមនុស្សឥឡូវមើលមិនបានទេកូនអើយអញ្ចឹងខ្ញុំទៅរកបង្កើម៉ែឈប់បងខ្ញុំទៅដែរបង ចោះខ្ញុំទៅទៅចាអូនោះបង្ការមកវិញឯម៉ែបង្ការអងកែវទៅលក់នំដល់ណាកូនថ្ងៃនេះមិនក៏យូរម្ល៉េះគឺខ្ញុំលក់មិនសូវដាច់ហ្នឹងណាម៉ែចេះតែលក់លក់ទៅតម្រាំតអស់តាមផ្លូវមនុស្សស្ងាត់ណាស់ម៉ែបានជាថ្ងៃនេះកូនលក់ដើរដល់យប់ជ្រៅថាម៉ែហូបបាយនឹងភាសាធម្មហើយនៅ រួចអស់ហើយបងហើយចុះពួកឯងនេះនៅគ្នាហូបបាយហើយនៅហាខ្ញុំនៅទេចាំបងមកវិញយើងហូបបាយជុំគ្នាបងពួកខ្ញុំអត់ឃើញបងត្រឡប់មកវិញក៏ចេះនៅចាំបងសិនទៅហើយហើយនេះពួកឯងនេះនៅចាំបងធ្វើអីហ៎មិនក៏មិននាំគ្នាហូបបាយទៅបងកែវហ៎នេះហ៎បងធ្វើការពេលថ្ងៃហើយនៅដើរលក់នំពេលយប់ទៀតបងចង់រំបាក់គ្រប់យ៉ាងដើម្បីពួកខ្ញុំ ខ្ញុំមិនចង់ឃើញបង្កែវលំបាកចឹងទេមែនហើយបង្កែវខ្ញុំគិតថាខ្ញុំចង់ជប់រៀនដើម្បីជួយបងនិងអ្នកផ្ទះវិញខ្ញុំឃើញបងពិបាករាល់ថ្ងៃនេះខ្ញុំទ្រាំមើលបងលេងបានទៀតហើយបងបងខ្ញុំក៏ចង់ជប់រៀនដែរព្រោះថាបងកែវក៏ពិបាកទៅពិបាកទៅហើយគាត់លះបងគ្រប់យ៉ាងដើម្បីពួកយើងច្រើនលឹះលប់ហើយបងណែពួកឯងនាំគ្នានិយាយអីហ្នឹងហ่ะសអសែង ពួកឯងនេះចិត្តដល់អនាគតល្អហើយណាសឯងចិត្តប្រឡងបាក់ដប់ហើយសេងឯងក៏រៀនចិត្តចាប់ទៀតតាំងពីតូចដល់ធំនេះយើងឆ្លងកាត់រឿងវេទនារាប់មិនអស់អត់ស៊ីមានស៊ីក៏ឆ្លងកាត់អស់ហើយយើងនេះអាចដើររស់បានពេលនេះនៅសល់តែបន្តិចទៀតសោះនេះពួកឯងនេះត្រូវបានទេហ៎ ពួកឯងចង់បោះបង់ពាក្យកដាទីទៅហើយហ៎អញ្ចឹងឲ្យបងនេះប្រឹងដើម្បីពួកឯងគ្រប់គ្នាស្ទើរតែពាក្យកដាជីវិតនេះមានន័យអីហ៎បងប្រាប់ពួកឯងម្ដងទៀតណាដាច់ខាតកុំជប់រៀនឯសោះបើទោះបីពិបាកយ៉ាងណាក៏ដោយមានអីក៏ហូបនឹងសិនតែថ្ងៃនេះយើងពិបាកថ្ងៃស្អែកយើងមិនប្រកាសថាយើងពិបាកទៀតទេ ពេលដែលតាំងចិត្តខំរៀនម្នាក់ម្នាក់រឿងលុយកាក់ទុកឲ្យបងជាអ្នកចាត់ការនៅក្នុងផ្ទះមិនមែនពួកឯងទាំងអស់គ្នានេះជាអ្នកមកត្រូវកឹកជំនួសបងទេវាជាការរ៉ាប់រងរបស់បងព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបងខ្ញុំជាអ្នកនាំផ្លូវ មានលះបង់គ្រប់យ៉ាងរងាក្តៅខំត្រូវអ្នកនៅក្បែរថែខ្ញុំបារម្ភ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 ទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជារក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបោះជំហានទៅមុខប្រកបដោយទំនុកចិត្តបោះជំហានទៅមុខជាមួយនឹង Hirosca Post Acne បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសេសក៏ជុលស្អីលើនេះ បុលជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពី John Deere មែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃលោកអ្នកជាបងខ្ញុំតែ គ្រូមានដំណឹងល្អសម្រាប់អ្នកទាំងអស់គ្នាអូដំណឹងល្អដំណឹងល្អអីគេទៅណោះសកលវិទ្យាល័យយើងឆ្នាំនេះ មាននិស្សិតស្នើម្នាក់ទួលខ្ចីលុទ្ធី បន្តសិក្សាទៅបរទេសក្នុងចំណោមកលវិទ្យាល័យ3ល3នៅភ្នំពេញហើយឯងថាណាទៅណោះដែលមានសំណាងបន្តសិក្សានៅបរទេសនោះអូយគ្រាន់តែស្ដាប់ហើយរូបភាពចំនួនតែម្ដងមិនដឹងថាជាអ្នកណាទេដែលមានសំណាងទៅឥឡូវអ្នកទាំងអស់គ្នាចង់ដឹងទេ ដឹងថាអ្នកនោះជាអ្នកណាបង្ហើបបន្តិចបានទេលោកគ្រូគឺជានិស្សិតនៅក្នុងថ្នាក់យើងនេះម្ដងម្នាក់នោះគឺគឺឈនស្រីផា អបអរសណាសិផាបានបន្តទៅសិក្សានៅបរទេសបាទអានជានិស្សិតស្នើមជាដំបូងបានទទួលពិន្ទុខ្ពស់ជាងគេការប្រឡងអាហារូបករណ៍នេះអូផាបងសាទៅនៅសម្លាញ់ឯងជោគជ័យហើយបើបន្តសិក្សានៅបរទេសនោះខ្ញុំមិនយល់សោះទេនេះវាជាការប៉ិនណា 过来，儿老师，他们在帮。 កែវជួយយកទឹកមួយធុងចូលក្នុងបន្ទប់ផងចាចាបងកែវយកថ្នាំដៀបមកធុំចូលទៅវិញបងចាបងខ្ញុំលាយសិន បងកែវហ่ะបើឡានដឹកស្មងមកប្រាប់ខ្ញុំហងចាចាចាំបងប្រាំគេចូលមើលទីមើលច្រើនក៏មើលដែរទៅណាអូពងគេសំដាងមែនណា គេផ្សាយតកូនអ្នកក្រទេតែប្រឡងបាននិស្សិតឆ្នាំទៀតអូបានតរៀននៅស្រុកគេទៀតនេះបោះបោះ hỏi thơ ca như. កែវខ្ញុំប្រឡងចូលបាត់ដុំអីបងខ្ញុំបានតែទេអេថាម៉េចនេះនេះបងបានតែទេអេមកទៅសួតលំបានដើម្បីពូប្អូនមកហត់ច្រើនពេកហើយដើម្បីពូខ្ញុំខ្ញុំមិនដឹងតបស្នងបងយ៉ាងម៉េចអត់ទេមកគេអឺ បងកែវបងប្រៀបដូចជាម៉ែជាពុក ដែលមើលថែប្អូនមិនឲ្យប្អូនស្គាល់ពាក្យថាអត់ឃ្លាន បងសប្បាយចិត្តពេលឃើញប្អូនស្លៀកពាក់ស្អាតបាតទោះខ្លួនពាក់កៅអៅចាស់ចាស់ក៏បងពេញចិត្តបងមើលថែប្អូន ទាំងឈឺទាំងជា បងស្រឡាញ់ប្អូន ស្មើស្មើគ្នាទោះពួកខ្ញុំស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយបងតែតែមើលថែខ្ញុំតាំងពីខ្ញុំតូចព្រៀបបានដូចជាម្ដាយបងតែតែពរខ្ញុំចាក់ធ្នំខ្ញុំតាំងពីតូចរហូតដល់ធំមកនៅតែបាត់ដល់ពេលខ្ញុំគ្រប់ពេលវេលា បងតែតែណែនាំខ្ញុំដើរក្នុងផ្លូវល្អទោះបងមិនបានចេះដឹងដូចគេក៏ដោយក៏បងណែនាំពួកប្អូនខ្លះជាមនុស្សល្អក្នុងសង្គមពេលបងលក់នំមិនដាច់បងភ័យបងខ្លាចពួកខ្ញុំគ្មានប្រាក់ទៅរៀនបងទៅធ្វើសំណងដើម្បីយកកម្លាំងដោយកប្រាក់ដើម្បីពួកខ្ញុំ ខ្ញុំមិនដឹងថាសងគុតបងយ៉ាងមិនអស់ទេជាតិនេះបងកែវម៉ែអ្នកទាំងពីរគឺជាមនុស្សដែលមានគុណបំផុតសម្រាប់ខ្ញុំ ជីវិតជាបងគេ មានរឿងរ៉ាវជាច្រើនដែលបានឆ្លងកាត់បងតែងតែឈរពាំងពីមុខរាល់គ្រប់ឧបសគ្គនៅក្នុងជីវិតទាំងអស់បងមានតួនាទី ម្ដាយផងឪពុកផង ជាបងផង ជាដើមឈើបាំងខ្យល់បាំងភ្លៀងការពារប្អូនគ្រប់ពេលវេលាក្តីសន្តោសមេត្តាប្រណីដល់ប្អូនគ្រប់រូបដែលពេលយើង ប្អូនមិនបានមើលឃើញពីជំរឿចិត្តនឹងការលះបង់ដើម្បីពួកគេទេទោះបីប្អូនមិនបានដឹងពីការស្រឡាញ់លះបង់យ៉ាងណាក៏ដោយពេលវេលាក្នុងមួយជីវិតនេះ បងនៅតែជាស្នាមញញឹមមួយមកឲ្យប្អូនប្អូនមានភាពកក់ក្ដៅរហូត ទោះបីពេលដើរទៅមុខរាល់ថ្ងៃឥតឈប់ឈរតែបេះដូងមួយនេះ គ្មានថ្ងៃប្រែប្រួលទេបងកាវបងនៅមើលរូបថតនេះទៀតអីយូរឆ្នាំមកហើយបងនៅតែស្រឡាញ់រូបថតនឹងទៀត បងជួយពិសាបាយបង បងផ្សារសាឡរូបកាយនេះបើសិនគ្មានអ្នកប្រហែលជាធ្លាក់ជួឯកាទីប្រឹក្សា ដែលស្មោះត្រង់មើលថែខ្ញុំកាន់ដៃដើរកាន់បញ្ហាមិនទុំខ្ញុំចោលព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបងខ្ញុំ